okay ស្វាគមន៍គមគួចៅចៅដើម្បីលេងបត់ខ្ញុំមិនសុខចិត្តទេនេះបានអូខេយើងរៀន scale ជាមួយលោកតាណាលោកតាប្រាប់ពីចំណុចសំខាន់សំខាន់សម្រាប់លេងបត់ហ្នឹងបត់នេះគេលេងនៅក្នុងអឺ key ដូមកសាអញ្ចឹងយើងរៀន scale ដូមកសាជាមួយលោកតាបងប្អូនណាអូខេ scale scale ដូមកសា thank you ម្ដងទៀតតាធ្វើឲ្យ2អុកតាវតែម្ដងណាអូខេត្រឡប់ទៅវិញណា យើងរៀនម៉ាសាបន្តតនិកមួយវាណាដូម៉ាសាបន្តតនិកដូម៉ាសាបន្តតនិកមានន័យថាលោកតានិយាយចំណុចបន្តតនិកមានន័យថាយើងលីទាំងអស់នឹងលេងបន្តតនិកលីយើងលេងទាំងម៉ាសាផងមីណឺផងអូខេអញ្ចឹងយើងរៀនពីលោកតាណាចេញដូដូទៅវិញ Thank you. សារធ្វើទៅពីអត់ដាវណាត្រឡប់ទៅវិញទាំងពីអត់ដាវដែរណាអូខេឥឡូវយើងចាប់ផ្ដើមអឺ solo តែម្ដង sorry ចាប់ផ្ដើម intro ណាព្រោះយើងចេញពី note នេះ នៅដូណាមើល scale ដូលោកតាបង្រៀនមិញណាអូខេចាប់ផ្ដើមណា thường thư bị chùm đó mình tham thực bị chùm bây giờ បាននិយាយ solo តែម្ដងបានច្រៀងតែម្ដងណាអូខេលោកតាធ្វើទាំងពីរតែម្ដងណា មកជុំម្ដងទៀតម្ដងទៀតចេញពី note នេះ note note re នេះអូខេថាភ្ជាប់នឹង2មកកុំឲ្យវល់កសិលណាអ ខេហាងត្រង់ទៅប៉ុណ្ណឹងណាយើងចូល solo solo មិញលោកតាបង្ហាញហើយយើង scale pentatonic របស់យើងប៉ុន្តែយើងអឺពេល solo យើងលេងតែក្នុង scale pentatonic ទេណាអូខេចូលហើយចូលហើយជាមួយ natural វាទេអូខេចាប់ដើមណាលើធ្វើប៉ុណ្ណឹងឲ្យចាំសិនណា ធ្វើនឹងពីឃ្លៀនណានៅក្នុង scale បន្តតំណិចរបស់យើងនោះណាអូខេទាំងពីរឃ្លៀចាប់ហើយយើងចូលមកឃ្លៀទៀត thank you sekali yang telah punya. Okey, tak telah tubuhnya Dah kira dah, dah, dah. scale របស់យើងទៅតទៀតណាដូចឡើង តទៀតណារុញឡើងទៀតអូខេលោកតាធ្វើមួយមួយពីដើមរហូតដល់ចប់តែម្ដងណាអូខេណាដើម្បីកុំឲ្យយើងវិល ញមើលយើងរៀនអញ្ចឹងហើយណាចិត្តតែរៀនរៀនទៅណាបានពីតាបន្តិចបានពីលោកគ្រូលោកគ្រូខ្លះបានពីបាទឯកសារផ្សេងផ្សេងខ្លះទៅយើងផ្សំគ្នាទៅយើងអាចទទួលយកបានសម្រាប់ណាអូខេពេលកាលមើលវីដេអូលោកតាបានបន្តិចទៅហើយមើលវីដេអូលោកគ្រូលោកគ្រូបានបន្តិចទៅហើយឯកសារផ្សេងផ្សេងទៀតបានបន្តិចទៅផ្សំគ្នាយើងអាចទៅបានហើយណាអូខេ ហើយតើតើលោកតាបញ្ជាក់ថាលោកតាមិនលេងបាន100%ទេលោកតាលេងទៅស្ដាប់ដោយទឹកមុខមួយចៅចៅហើយលោកតាមកចាប់ហើយចែករំលែកបទពិសោធន៍នឹងអូខេណាអូខេចាប់ដើមតទៀតណាចាប់ដើមណា ខេអរគុណចំពោះការតាមដានរបស់មួយគួរចៅចៅអូខេមានចំណងកន្លែងណា comment ខាងក្រោមណាអរគុណជួបគ្នាវីដេអូក្រោយទៀតណា Thank you.